ូចអើយតូចតនមីឆ្អិនរដូវជុំបិណ្ឌអូនល្អអងចាស្លៀងហូលអាវប៉ាំងពត់ឈៀងក្រមាដៃនាងកាកាធូបទៀនចានស្រាក់ដៃនាងកាន់កាធូបទៀនចានស្រាក់កន្សែងបងចងរត់ជោគចង្កេះបានអីច្រើនលេង ត្រេកមិនព្រមដឹងហំតែងតាមស្រី បែកញើសស្រាំងព្រោះរាយរាំងទាំងណាបែបចង់លេបខាយព្រោះរាយរាំងទាំងណាបែបចង់លេបខាយបងរែកអនសមនំជាលនំចាំងចិត្តត្រេកអរខ្លាំងកុំស្កាត់ពីឆ្ងាយ តើស្រងឆោមឆាយល់ដែរឬអីតើស្រឆោមឆាយល់ដែរឬអីបើបងទៅវត្តកំណត់ឲ្យបាំងកុំគិតណាផ្ដេផ្ដាំងលោលេងសំដីចង់យកចំណេញឆ្លៀតចាយចង់ស្រី មិនគូគោបីខកក្បួនដំ ប្រាទៅវត្តបំណងប្រាថ្នាអត់ទឹងកុសលជូនដល់ដូនតាសូមកែវជីវាមេត្តាខន្តីសូមកែវជីវាមេត្តាខន្តី ប្រាប់ម៉ែចូលស្ដីស្មោះស្ម័គ្រទាំងក្តីសុខសាន្តទៅអើយស្មោះស្ម័គ្រទាំងក្តីសុខសាន្ត ដាំជុំដងបងចេញចាំស្ទាត់ខែមរាទៅវត្ត បំណងប្រាថ្នាអត់ទឹងកុសលជូនដល់ដូនតាសូមកែវជីវ៉ាមេត្តាខន្តីសូមកែវជីវ៉ាមេត្តា សាប្រាប់ម៉ែចូលស្ដីស្មោះស្ម័គ្រខាងក្ដី